មហាជនប្រតិកម្មខ្លាំងៗក្រោយប្តីប្រពន្ធហៃសូមួយគូ ឆ្លោយយករួចខ្លួនពាក់ព័ន្ធជាមួយនាងភីនគី ពីបទឈោបោកលុយរាប់លានដុល្លារមកទល់ពេលនេះតារាស្រីថៃដែលមានទម្រង់មុខស្រស់ស្អាតដូចតួឥណ្ឌានាងភីនគីសាវិកាព្រមទាំងម្ដាយនិងបងប្រុសរបស់នាង គឺលោកសារ៉ុតឆៃដេត ត្រូវបានចាប់បញ្ជូនខ្លួនទៅឃុំឃាំងនៅក្នុងពន្ធនាគារអស់រយៈពេល3ថ្ងៃមកហើយ ក្រោយត្រូវចោទប្រកាន់រឿងឆោបោកលុយជាង1.9000លានបាតឬប្រមាណជាង66លានដុល្លារអាមេរិកអ្នកទាំង3នាក់គឺស្ថិតក្នុងចំណោមមនុស្ស19នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី19ខែសីហាឆ្នាំ2022កន្លងទៅ ពីបទឆោបោកប្រាក់តាមរយៈ Forex 3D Scam តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់នាងភិនគីនិងសាច់ញាតិរបស់នាង ដោយបារម្ភថាចុងចោតនឹងអាចលួចភៀសខ្លួនប្រសិនបើពួកគេត្រូវបានដោះលែងជាបណ្ដោះអាសន្នឲ្យនៅក្រៅឃុំនោះ ការចាប់ខ្លួននិងឃុំខ្លួនតារាស្រីជួមុខថៃ និងក្រុមគ្រួសាររបស់នាង បានធ្វើឲ្យផ្ទុះកក្រើកពេញពិភពសិល្បៈថៃ និងមានមហាជនជាច្រើនសម្ដែងនឹងការហួសចិត្តដែលនាងជាកំពូលតារាជួមុខមួយដួងនៅ ប្រទេសថៃបែរជាមកប្រព្រឹត្តបទល្មើសឆោបោកលុយគេរាប់សិបលានដុល្លារបែបនេះហើយចំពោះបុគ្គលមានជាប់ពាក់ព័ន្ធនឹងបទឆោបោកដែលបានរួមដៃជាមួយតារាស្រីភីនគីនិងបងប្រុសរួមទាំងម្ដាយរបស់នាងត្រូវបានគេដឹងថាមានរហូតដល់ទៅ16នាក់ឯណោះហើយក្នុងចំណោមបុគ្គលឆោបោកទាំងនោះ ក៏មានឈ្មោះតារាប្រុសស្រីផ្សេងទៀតដែរដែលក្រុមការងារពិសេស DSI បានដៅឈ្មោះថា មានជាប់ពាក់ព័ន្ធនឹងអំពើឆបោកមួយនេះក្នុងនោះផងដែរភ្នាក់ងារពិសេស DSI បាន បង្ហើបឈ្មោះបុគ្គលខ្លះៗក្នុងចំណោមអ្នករួមដៃទាំង16រូបនោះដោយក្នុងនោះ គឺមានតារាពីររូបផ្សេងទៀតគឺតារាស្រីប៊ីតើយនិង DJ ម៉ាន់ ដែលអ្នក ទាំងពីរជាស្វាមីភរិយាក៏មានជាប់ពាក់ព័ន្ធនឹងរឿងនេះដែរពេលនេះខាងភ្នាក់ងារស៊ើបអង្កេតពិសេស DSI កំពុងតែកោះហៅប្តីប្រពន្ធអ្នកសិល្បៈនេះដើម្បីចូលខ្លួនមកកាន់ប្រព័ន្ធច្បាប់ដូចគ្នា ក្រោយពីបានឃើញដូច្នេះហើយនៅថ្ងៃ ទី20ខែសីហា ឆ្នាំ2022ស្វាមីភរិយាមួយគូខាងលើនេះដែលជា តារាចម្រៀងដ៏ល្បីល្បាញរូបនេះបានចេញមុខមកធ្វើការឡាយដោយបង្ហើបថា អ្នកទាំងពីរនៅតែមានស្មារតីល្អហើយអ្នកទាំងពីរគឺជាជនរងគ្រោះ នៃការចែករំលែក Forex ដែលធ្វើឲ្យខាតបង់ប្រហែលជា7លានបាតទៅវិញក្រោយពីបានលើប្តីប្រពន្ធខាងលើលើកឡើងថាពួកគេមិនមែនជាជនឆបោកទេ តែពួកគេជាជនរងគ្រោះដែរនោះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅប្រទេសថៃ បាននាំគ្នាចូលទៅបញ្ចេញយោបល់ដាក់ចំចំថាដែលនិយាយថាវាមិនពាក់ព័ន្ធ ប៉ុន្តែហេតុអ្វី បានជាខាត7លានបាតទៅវិញគ្រាន់តែជាលេសគ្មានអ្នកណាទទួលខុសត្រូវនោះទេប៉ូលីសក៏មានភ័ស្តុតាងគ្រប់យ៉ាងដែរអ្នកប្រើប្រាស់បណ្ដាញសង្គមថៃខ្លះក៏បានលើកឡើងថាអត់យល់ពីអ្នកនេះចេះនិយាយថាមិនពាក់ព័ន្ធទៅកើត តែឥឡូវខាត7លានបាតម្ដងនិយាយអញ្ចេះម្ដងនិយាយអញ្ចោះមិនដឹងថាជឿមួយណាទេ ពេលលេងខ្ញុំចង់ចំណេញដល់ពេលលេងហើយចាញ់ ដោយនិយាយយករួចខ្លួនថាខ្លួនជាជនរងគ្រោះទៅវិញឈឺក្បាលណាស់លោកអើយបងប្អូនជនជាតិថៃខ្លះក៏បានពោលពាក្យហួសចិត្តថាមិនគួរអ្នកទាំងពីរដោះដៃយករួចខ្លួន ដោយកលៃកាពិតថា ខ្លួនជាជន រងគ្រោះទៅវិញ ខ្លះក៏បាននិយាយថារឿងទាំងអស់នេះមាន តែ តារាស្រីនាងភិនគីតែប៉ុណ្ណោះដើម្បីមើលថាតើនរណាម្នាក់ចូលរួមដែរឬទេយ៉ាងណាមិញ ចំពោះរឿងនេះផងដែរ ទាំងប្រជាជនថៃនិងអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសដទៃទៀតរួមទាំងកម្ពុជា ផង កំពុងតែរងចាំការស៊ើបអង្កេតបន្ថែមពីក្រុមភ្នាក់ងារពិសេស DSI ថាតើនឹងទៅជាយ៉ាងណាព្រោះនៅកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានប្រៀបធៀបថាកំពុងតែមានរឿងស្រដៀងគ្នា ដែលកើតឡើង នៅកម្ពុជាផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។